ភាពអំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនេះគេហងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ បាទថ្ងៃនេះប៉ានាំអូនទៅណាបានមកចាប់អូនធ្វើខ្លួនតាំងព្រឹកអញ្ចឹងថ្ងៃនេះប៉ានាំកូនណាទៅលេងតែពុកតាមអាយាយពូថាប៉ារវល់ធ្វើការងារនៅខាងក្រៅអត់ចង់ឲ្យកូនណា នៅផ្ទះម្នាក់ឯងខ្លាចអត់សុខណាប៉ាយកអូនຕົកផ្ទះមកយាយរហូតមានណាប៉ារវល់ការងារមែនណាប៉ាតែខំធ្វើការរលុយច្រើនច្រើនឲ្យកូនស្រីប៉ាប៉ាមានដឹងអត់ សាលាកូនអូនមិត្តភ័ក្ដិកូនថាប៉ាជាអ្នកនិពន្ធចម្រៀងល្បីណាហើយគ្រប់គ្នាសរសើរថាប៉ាជាមនុស្សប៉ាកែទៀតកូនសប្បាយចិត្តណាស់ដែលមានប៉ាជាមនុស្សប៉ាកែហើយគេថាម៉េចទៀតគេថាប៉ាជាមនុស្សប៉ាកែល្បីគេចង់ជួបប៉ាឃើញអត់ប៉ាខំមកថ្ងៃហ្នឹងគឺដើម្បីតែឲ្យកូនសេចប៉ាហ្នឹងពេលទៅរៀនតែអីចឹងមានពុកម៉ាក់ទៅសារថាមានប៉ាសង្ហាហើយប៉ាកែអីចឹងណា ខិតអីនឹងកូនតែតសាប៉ាមិញសងឥឡូវមិនមកធ្វើមុខស្អុយដូចគូស្វានអាប៉ាចឹងហ៎គាត់អត់ឆ្ងាយប៉ាល្បីប៉ាល្បីហាត់បាននៅជាមួយកូនគ្រប់បែលផង ស្ដាប់ណាកូនស្រីឆ្លាតបប៉ាតាំងពីតូចមកដល់ឥឡូវនេះប៉ាឲ្យពេលវេលាបប៉ាទាំងអស់ទៅកូនឯងប៉ាក៏ចង់ឲ្យកូនទៅលេងពុកតាមអាយាយខ្លះទៅព្រោះដោយសារពួកគាត់ក៏ស្រឡាញ់ហើយនឹកកូនអត់ចាញ់ប៉ាហ្មងដែរដឹងអត់ ជាមួយតាយាយក៏បានតែប៉ាត្រូវតែយកអូនវិញណាបាទប៉ាប៉ាសន្យា តែមុនពេលទៅជួបពុកតាម៉ាក់យាយប៉ានំកណៃទៅជួបមនុស្សពីរនាក់ដែលគេធ្លាប់បានជួយយើងកាលពីប្រហែលឆ្នាំមុនតននេះទៅនេះប៉ានំកូនតាហើយតាកូនអរគុណ Come on. Ta nâng con mà bè tại Ta nâng con mà chặn thân mình មាននាំកូនមកចាក់ឆ្នាំណាកូនប៉ារឹងមកសឹងអីខ្ញុំចាក់ឆ្នាំព្រោះអី ប៉ាក៏អត់ជឿដែរតែប៉ានាំកូនមកជួបមនុស្សម្នាក់ទីទៀតឃើញណាបាទជឿសួរមានសួរលោកប៉ែតកូនជិះមានសួរអំប៉ែតទៅគាត់ថ្ងៃជួយកូនឯងកាលពី6ឆ្នាំមុនពេលប៉ាអត់មានលុយជំនួយសួរអំប៉ែតបាទជឿសួរអញ្ចឹងចូលមកក្នុងសិនមកចាំខ្ញុំពិនិត្យឲ្យណាខ្ញុំមកនេះខ្ញុំមកបានមកពិនិត្យជំងឺទេតែខ្ញុំ ចង់មកជួបលោកគ្រូពេទ្យជួបខ្ញុំជួបខ្ញុំមានកាយដែរអឺមកប្អូនឯងដូចជា ប្រហែលប្រហែលនេះខ្ញុំគឺអូនមួយដែលបីកូនតូចមកឲ្យលោកគ្រូពេទ្យជួយ កាលពី6ឆ្នាំមុនណាអើមិនអីទេលោកគ្រូពេទ្យចាស់អញ្ចឹងប្រហែលជាភ្លេចហើយពេលនោះលោកគ្រូពេទ្យជួយខ្ញុំទាំងតែខ្ញុំពិបាកបីកូនមកជួយហើយលោកគ្រូពេទ្យថែមទាំងជួយខ្ញុំហាត់យកលុយទៀតអូខ្ញុំចាំបានហើយ នេះអាប្អូនឯងដូចជាខ្លាចជាអ្នកនិពន្ធដល់ល្បីផងមែនទេឃើញព័ត៌មានណាគឺចុះពីខ្លួនឯងច្រើនមែនតើខ្ញុំមិននឹកស្មានថាគឺជាមនុស្សម្នាក់ដែលខ្ញុំជួយការពីប្រហែលឆ្នាំមុនហ្នឹងតាហើយថ្ងៃនេះគឺខ្ញុំមកគ្រប់ពីសន្យាខ្ញុំយកលុយគឺមិនសងលោកគ្រូពេទ្យដើម្បីកុំឲ្យជាពាក់គុណគេព្រោះថាមនុស្សខ្ញុំអត់ចូលចិត្តឲ្យគេជួយ free free ទេទោះបីប្រហែលឆ្នាំក៏ខ្ញុំនៅតែត្រឡប់យកលុយមិនសងដែរនេះខ្ញុំភ្លេចបាត់ហើយហ្នឹងខ្ញុំមិននឹកស្មានថាអាកូនឯងយកលុយមកសងខ្ញុំសោះ ឥឡូវនេះខ្ញុំមានលុយច្រើនហើយមានគេឈ្មោះទៀតមិនដូចពេលមុនរត់មករកលោកគ្រូជួយទាំងវេទនីទេ Vivo លោកគ្រូយករូបខ្ញុំទៅផុសលើ Facebook ហើយតែសេះដាក់ថាអ្នកនិពន្ធល្បីឈ្មោះជាពាក់លុយគេមិនសងខ្ញុំមិនខុសឈ្មោះទៅហើយមិនបាច់បារម្ភទេខ្ញុំមិនមែនជាមនុស្សដែលជួយគេចង់បានគុណទេណាតែខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តជាពាក់គុណគេទេ ណែលោកគ្រូខ្ញុំជូនលោកគ្រូ20ម៉ឺនចាប់ទុកថាទាំងការទាំងដើមដែលខ្ញុំបានជពាក់ចាំខ្ញុំអាប់លុយឲ្យណាបើតាម ចាំអាកូនឯងមិនជពាក់លុយខ្ញុំច្រើនដល់ថ្នាក់ហ្នឹងទេណាមិនទេលោកគ្រូពេទ្យយកទៅលុយប៉ិនប៉ុណ្ណឹងកំតិចលុយរបស់ខ្ញុំទេលោកគ្រូពេទ្យយកណាព្រោះថាខ្ញុំទៅហើយខ្ញុំមានការងារសំខាន់ច្រើនណាជាងកំតិចលុយប៉ិនប៉ុណ្ណឹងជំរាបលាលោកគ្រូពេទ្យ ឲ្យ នំប៉័ង10ដាំមកចែកស្អាតចែកមើលសិនពួកអីឥឡូវចែកថយនំប៉័ងហីចែកមានលក់នំប៉ាវនំប៉័ងទៀតហ៎ចឹងចាំសិនណាប៉ាពេញនំប៉័ងច្រើនណាស់តែមកយាយមានគ្នាតែពីរបីនាក់ហ្នឹងប៉ាទិញញ៉ាំមកយាយហ្នឹងណាអូននិយាយមួយចៃអស់10000ចៃខ្ញុំសុំដល់គោខាប់តិចបានអត់ សម្លេងនេះហើយសំទឹកដោះកូននេះដូចជាប្រហែលប្រហែលធ្លាប់ជួបនៅណាចាស់ចាប្រហែលជាភ្លេចមែនទេកាលពី6ឆ្នាំមុនខ្ញុំបាន3កូនតូចហើយមកទិញនំប៉័ងបោះចាហើយសុំថែមដោះគោខាប់ហ៎កាលពិតពេលនោះខ្ញុំក៏ហត់ចាខ្ញុំអត់បានយកដោះគោហ្នឹងទៅជ្រលក់មួយនំប៉័ងទេគឺខ្ញុំយកដោះគោហ្នឹងទៅឆុងឲ្យកូនរបស់ខ្ញុំមកមិនអីទេចាមិនចាំក៏មិនអីដែរ ណាចាសំតអូនលុយចាយឲ្យថ្លៃវ៉ាន់អស់ហើយអត់មានលុយរីយទេចឹងចាំតិចណាចាយតដោគេឲ្យ បាយអាប់ទេចាយកខ្ញុំឲ្យជ័យលេងក៏និយាយមែនលុយច្រើនណាអូនកុំឲ្យចាយអលុយច្រើនអីចាយមកញឹបហ្នឹងមួយខាមួយខាខ្ញុំរកបានលឿននឹងរាប់រយដងចាយយកទៅខ្ញុំឲ្យមានឱកាសលើកទី2ទេអាចកែភាពអស់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 ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃ Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Ozarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងមានឱកាសលើកទី2 អាចកែភាពអត់ពេលនេះរូបអ្នកខ្មាត់ខ្ញុំទេខ្ញុំតើអីចឹងតាកឹងអូនឹកឃើញហីអាអូនមួយ3កូនមកទិញនំប៉័ងកាមុនតាអុយហេឥឡូវមិនធូរធាមហ៎កាមុនដូចអត់មាន អីសោះហើយឥឡូវនិយាយឡើងលុយសិតអីណាលុយមកញឹកឯងវិញរហឡើងចង់លៀនភ្នែកមកបាន10000 ម៉ាក់មិនសួរម៉ាក់មិនសួរប៉ាកូនមិនសួរម៉ាក់យាយពុកតាជំរាបសួរម៉ាក់យាយជំរាបសួរតាល្អហើយចៅឆ្លាតណាស់ចៅនេះយ៉ាងនេះជួយម៉ាក់យាយម៉ាក់យាយប៉ាពេញនំប៉័ងផ្ញើម៉ាក់យាយអរគុណណាស់ចៅនេះវីនឹកឃើញមិនទិញនំប៉័ងផ្ញើម៉ាក់ហ្នឹងឃើញជីមកតាមផ្លូវតំណងពេកម៉ាក់អញ្ចឹងក៏ទិញផ្ញើម៉ាក់ហ្មងទៅអឺម៉ាក់អាថ្ងៃនេះខ្ញុំយកអនឡាញផ្ញើម៉ាក់មួយថ្ងៃណាព្រោះថាយប់នេះខ្ញុំអាច មានការងាររវល់នៅខាងក្រៅអញ្ចឹងប្រហែលជាគេនៅខាងក្រៅអត់ចង់ឲ្យអូនណានៅខុនដូតែម្នាក់ឯងមិនអីទេនៅជាមួយម៉ាក់មួយខែពីរខែក៏មិនអីដែរណានេះប៉ាកូនក៏នឹកចៅខ្លាំងណាស់ដែរប៉ាតាគេនេះណាបានប៉ាអត់មកគេនៅផ្ទះចឹងប៉ាគេនេះក្រៅតែមួយថ្ងៃតាចប់ការងារហើយប៉ាមកគេផ្ទះយើងវិញណាមានការងារសំខាន់ឬមួយក៏ចាយលុយដើម្បីអ៊ុនអ្នកដទៃហ៎ នេះចៅយាយទុកទៅដល់កូននៅខាងក្រោយរៀបចំនៅលើតុឲ្យចៅហើយណាទៅញ៉ាំទៅណាចៅណាចាតាកុំភ្លេចមកយកអូនណាផងណាបាទប៉ាប៉ាសន្យានេះវីហើយនឹងបងមុននិយាយអីត្រូវគិតឲ្យបានវិញឆ្ងាយសិនណានិយាយនៅមុខចៅក្រែងគ្នាយកតែគិតច្រើនមកអាស្ដីឲ្យប៉ាមិនត្រូវ គាត់ស្ដីឲ្យខ្ញុំរហូតចេះដឹងអារឿងចាយលុយហ្នឹងទាំងលុយខ្ញុំសោះមិនដែលទៅយកលុយគាត់ផងហ្នឹងយើងដឹងថាជាលុយរបស់ឯងហ្នឹងប៉ុន្តែឯងចាយមិនដែលចេះគិតមុខគិតក្រោយទេឯងមានការងារច្រើនតែឯងមិនដែលនឹងសំចៃទេគិតតែពីចាយចាយចាយឬមួយក៏ឯងចង់បងរំលោភខុនដូនឹងអស់មួយជីវិតដែរមែនហើយវីម៉ាក់ក៏ចង់និយាយរឿងនឹងជាមួយនឹងកូនដែរម៉ាក់ដឹង ថាកូននេះមិនចង់បានអីពីប៉ាម៉ាក់ទេកូននេះប្រឹងរកលុយដល់ខ្លួនឯងតាំងពីដើមមកតែម៉ាក់ឃើញកូននេះដូចជាមិនសូវចេះយកចិត្តទុកដាក់សោះ បានបណ្ណាចាយប៉ុណ្ណឹងសន្សំសន្សំខ្លះទៅកូនកុំគិតច្រើនពេកម៉ាក់លុយប៉ុណ្ណឹងចាយទៅគង់វាបានមកវិញដដែលហ្នឹងអំនួតណាស់ឯងនេះមេរៀនកន្លងមកមានចាំខ្លះទៀតហ្នឹងហ៎យើងដឹងថាឯងទម្រាំបានជោគជ័យឯងឆ្លងកាត់ការលំបាកខ្លាំងណាស់ត្រូវចេះគិតឲ្យបានវែងឆ្ងាយឥឡូវនេះ កូនរបស់ឯងធំហើយល្មមចេះសន្សំទុកដាក់ខ្លះផងទៅមិនចង់ឲ្យកូនឯងវេទនាតទៅទៀតមែនទេមែនហើយវីស្ដាប់ប៉ាខ្លះទៅរោគស្រួលចាយអត់ទៅទៅមិនសល់ណាកូនម៉ាក់ឃើញកូនរាល់ថ្ងៃនេះម៉ាក់ទៅចិត្តណាស់កុំតាមតាំងពេកម៉ាក់លុយប៉ុណ្ណឹងសោះខ្ញុំចាយប៉ុណ្ណឹងតែជំនាញគេអំបត់ស្មើគេធ្វើការមួយខែហើយទោះបីខ្ញុំចាយឲ្យច្រើនមិនហ៎ក៏លុយនៅទៅតាមរយខ្ញុំដដែល ខ្ញុំគិតលាមកទៅវិញសិនហើយប៉ាឯងមើលរឹកពីអំណួតរបស់គេទៅទោះបីមានលុយរាប់លានក៏ចាយមិនក្រាន់ដែរហើយវីវីនិយាយមិនដែលស្ដាប់គ្នាសោះ បងមើល TV ប្រហែលថ្ងៃនេះដូចជារវល់ណាស់បងណាត់ជួបមិនសូវមកតាមការណាត់សោះចុះឥឡូវមកអីតើបងបងឯងមានអីចង់និយាយមួយខ្ញុំមែនគឺអញ្ចេះវីបងនឹងវីធ្វើការជាមួយគ្នា5 6ឆ្នាំហើយ5ឆ្នាំមុនវីប្រឹងប្រែងធ្វើការឲ្យបងបានល្អណាស់បទចម្រៀងចេញមកផ្ទុះគ្រប់បទចឹងហើយបងចង់ឲ្យវីមានពេលសម្រាប់ខ្លះមាន ពេលមើលកូនក៏ដូចជាលំហែខួរក្បាលខ្លះដូចដែលវីចង់បាន នេះបងសានចង់មានន័យថាមួយឆ្នាំចុងក្រោយនេះខ្ញុំធ្វើការបានល្អមែនទេមិនមែនចឹងទេវីបទចម្រៀងដែលវីធ្វើបងពេញចិត្តគ្រប់បទហើយអ្នកស្ដាប់ពួកគាត់សិតតែពេញចិត្តដូចគ្នាតែបងចង់ឲ្យវីមានពេលសម្រាប់ខ្លះព្រោះថាបើវីមានពេលសម្រាប់ខ្លះវីក៏មានកម្លាំងចិត្តធ្វើបទដែលផ្ទុះច្រើនជាងនឹងហើយណាមួយបងចង់ឲ្យវីមានពេលអភិវឌ្ឍខ្លួន ដើម្បីធ្វើបទចម្រៀងចេញទៅប្រកួតប្រជែងជាមួយទីផ្សារបរទេសបងមិនសានគិតថាឲ្យខ្ញុំសម្រាប់ទៅហើយក៏សម្រាប់ទៅល្អតើព្រោះថាកន្លងមកខ្ញុំជួយក្រុមហ៊ុនឲ្យរីកមុខរីកមាត់វាច្រើនដែរឥឡូវក្រុមហ៊ុនបងក៏មានអ្នកស្គាល់កាន់តែច្រើនទៅច្រើនទៅហើយដោយសារតែបទចម្រៀងខ្ញុំបាននិពន្ធធម្មតាទេអ្នកនិពន្ធលំដាប់ជាន់ខ្ពស់ហើយសរសេរបទអីចេញទៅក៏ល្បីដាក់បទអីចេញទៅក៏ផ្ទុះតម្លាក់បទចម្រៀងអរ៉ារ៉ាណាជាង ក៏ល្បីទៅតាមហ្នឹងបើថាអត់មានអីទេខ្ញុំទៅវិញគូខ្ញុំត្រូវជួបគេទៀតដែរហឡូរាជបងឯងអាចមកជួបបងបានព្រោះបងទើបតែនិយាយគ្នាជាមួយវិញបាញ់មិញបងឯងអាចចាប់ផ្ដើមការងារស្អែកបានណា បងចង់ឲ្យណៃរៀនពីវាព្រោះវាមានស្នាដៃល្អអូនឯងរៀនពីវាគឺឆាប់ចេះ ហើយអូនឯងក៏អាចធ្វើបទចម្រៀងល្បីៗប្រដំប្រសងជាមួយនឹងវាដែរ យូរយូរទៅ កាន់តែមើលងាយបងទៅបងសានធ្វើនេះដូចប្របាក់មុខឯងអញ្ចឹងមនុស្សធ្វើការសុកសុកបែរជាចង់យកអ្នកនិពន្ធថ្មីចូលមកអីណាបើតាមយើងគិតគាត់បែរជាបោកឯងប្រើអស់ចិត្តហើយមនុស្សដូចជាបងសានណាមិនដែលធ្វើអីឲ្យខូចប្រយោជន៍ខ្លួនឯងទេធ្លាប់មានគេប្រាប់ខ្ញុំច្រើនថាគាត់ណា ជាមនុស្សកັບកេងប្របាញ់ពលកម្មលើអ្នកក្រមប្រកបហើយឯងធ្វើការជាមួយគាត់6ឆ្នាំហើយមានសល់អីជាដុំជាកភួនអត់អវីគាត់កັບកេងកម្លាំងពលកម្មឯងមិនខានទេអវីមិនខ្វល់បើធ្វើការជាមួយគ្នាការធ្វើបើថាធ្វើមិនកើតទេដល់ចេញមនុស្សមានសមត្ថភាពដូចយើង ទៅ ណាក៏គេចង់បានឲ្យយើងធ្វើការជាមួយគេដែរ បើគិតតែចង់ប៉ែងជើងយើងក៏សាកមើលទៅមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះព្រោះអ្នកបាត់ខ្ញុំទេពិសាក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោ នឹងឈ្នះរង្វាន់ដ៏អស្ចារ្យស្នាមសម្លាក់តូចឬធំចាំអាចទឹកយើងជាបាល់អេឡេនីពេលស្នាមរបួសសាបំបត្តិស្នាមសម្លាក់ជាមួយ Hirosca ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃ Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat បានដល់ Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងមានឱកាសលើកទី2ទេអាចកែភាពអ គាត់ប្រហែលជាចង់បំបាក់មុខឯងច្រើនជាងរបៀបថាឲ្យឯងនៅមានមុខនៅក្នុងក្រុមហ៊ុនតែមិនយកស្នាដៃឯងតែឲ្យអ្នកចម្រៀងល្បីល្បីចេញគាត់កប់វាចោលដើម្បីឲ្យឯងតច្រកគេលេខស្គាល់ស្នាដៃឯងអញ្ចឹងមិនមែនសុកសុកមិនដឹងជាយកអ្នកនិពន្ធថ្មីមកពីណាមិនដឹងប្រហែលជាបងប្អូនផងក៏មិនដឹងគ្នាស្ដាយសមត្ថភាពឯងណាបើឯងនៅកន្លែងផ្សេងឯងល្បីជាងនេះយូរហើយ យើងប៉ុណ្ណេះដែរបើគាត់ទុកអ្នកនិពន្ធថ្មីនឹង សំខាន់ជាងយើងក៏សាកមើលទៅព្រោះថាពេលនេះអ្នកណាណាគេស្គាល់យើងដែរប័ណ្ណជំនាញដែលយើងសរសេរយកទៅលក់អ្នកផ្សេងក៏បានដែរយើងមិនត្រាំត្រេងនៅជាមួយមនុស្សដែលស៊ីកម្លាំងញើសឈាមរបស់យើងទេល្អអពុកម៉ាក់ឯងចង់ផឹកអីផឹកយើងប៉ាវចេញពីនេះទៅតជាមួយយើងទៀតឯនេះប៉ាវយើងរហូត យើងមានលុយដើរលេងមួយយើងបាយបារម្ភទេ អឡូម៉ាអឡូប៉ាគឺអូនណាលួចយករឿងសាក់យាយមកខលទៅប៉ាប៉ានេះណាប៉ាមកយកអូនណាណាកូនណាប៉ាសុំទោសកូនណាយប់នេះប៉ារវល់ប៉ាប្រាប់កូនអីតាកូនណាគិញតាមអាយាយមកយប់សិនទៅចាំថ្ងៃក្រោយចាំប៉ាទៅយកណាអត់ពេលក្រោយទេស្អែកប៉ាត្រូវមកយកកូន បានហើយកូនណាប៉ារវល់និយាយជាមួយកូនប៉ាអែមលហែមណាហ៎លោកបងវី គាត់ប្រហែលជាចង់បំបាក់មុខឯងច្រើនជាងរបៀបថាឲ្យឯងនៅមានមុខនៅក្នុងក្រុមហ៊ុនតែមិនយកស្នាដៃឯងតែឲ្យអ្នកចម្រៀងល្បីល្បីចេញគាត់កប់ពីចោលដើម្បីឲ្យឯងតរច្រកគេលេងស្គាល់ស្នាដៃឯងអញ្ចឹងមិនសុកសុកមិនដឹងជាយកអ្នកនិពន្ធថ្មីមកពីណាមិនដឹងប្រហែលជាបងប្អូនផងក៏មិនដឹងជំរាបសួរបងវីធ្លាប់តែឃើញបងតាម Facebook ដល់ពេលជួបផ្ទាល់សង្ហាមិនចាញ់អ្នកចម្រៀងទេបងវីនេះគឺដាអ្នកនិពន្ធទំនុកភ្លេងថ្មីនិងទំនុកច្រៀងថ្មីរបស់ក្រុមហ៊ុនយើងនេះបងសានរើសក្មេងមកពីណាទៀតហើយដាគេក៏មានបបពិសោធន៍ស្រាប់ដែរគេមកពីខាងសាលាតន្ត្រីជាក្មេងមកពីសាលាតន្ត្រីសោះចឹងតើបងសានហ៊ានយកមកទីនេះ ខ្ញុំអរគុណបងសាណាដែលផ្ដល់ឱកាសឲ្យខ្ញុំបានចូលធ្វើការនៅក្រុមហ៊ុននេះហើយ បានជួបអាយដលរបស់ខ្ញុំខ្ញុំពិតជាសប្បាយចិត្តណាស់បងស្គាល់គ្នាហើយទៅណាមិនតិចទៀតដាត្រូវមករៀនបន្ថែមជាមួយនឹងវីព្រោះវីមានបទពិសោធន៍ជោគជ័យខាងផ្នែកចម្រៀងស្រាប់ណាមួយបងចង់ឲ្យអ្នកទាំងពីរសហការជាមួយគ្នាខ្ញុំក៏ដែរថាមួយថ្ងៃនឹងធ្វើអញ្ចឹង ប៉ុន្តែខ្ញុំសូមប្រាប់ណាថាខ្ញុំអត់ព្រមសហការជាមួយអ្នកណាទាំងអស់ហើយខ្ញុំក៏គ្មានត្រូវការសិស្សអីទៀតដែរហើយខ្ញុំក៏អត់ចង់សហការជាមួយអ្នកណាដែរខ្ញុំមានសមត្ថភាពខ្ញុំអាចធ្វើវាម្នាក់ឯងបាន បានសហការមួយបងវីខ្ញុំសប្បាយចិត្តណាបងបត់បងវីចេញមកសុទ្ធតែប៊ូមស្ទើរតែគ្រប់បត់ទាំងអស់បងប្រកែកអញ្ចឹងសហការជាមួយខ្ញុំទៅ បងខ្ញុំក៏ចង់មានឈ្មោះល្បីដូចបងដែរ តាមពិតចង់តោងយើងល្បីសោះវីបងដឹងតាវីមានសមត្ថភាព តែបងពិតជាចង់ឲ្យអ្នកទាំងពីរសហការជាមួយគ្នាមែនព្រោះសុទ្ធតែអ្នកមានសមត្ថភាពដូចគ្នាអត់ទេដូចខ្ញុំនិយាយចឹងខ្ញុំអត់សហការជាមួយនឹងអ្នកគេទាំងអស់បើថាអត់មានអីទេខ្ញុំទៅហើយ យ៉ាងម៉េចនឹងចៅហេតុអីមិនកេងយប់ហើយណារឿងមួយក៏កេងមិនលក់អូននឹកប៉ាអូនធ្លាប់កេងជាមួយប៉ាប៉ាជាងឲ្យអូនស្ដាប់គុំចឹងឯណាចៅស្អែកនេះប៉ានឹងមកយកហើយណាយប់នេះប៉ារវល់ចុះបើស្អែកប៉ាអត់មកយក ប៉ានេះច្បាស់ជាមកយកជឿយាយទៅណាចៅតែប៉ាក៏ហក់ប៉ាថាមកយកអូនយប់នេះ តែប៉ាទៅវិញបាត់អូនខ្លាចប៉ាឈប់មកយកអូន មានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកខ្វាត់ខ្ញុំទេពិសាក៏ជុលស្អីឡើយនេះ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 ទីងអេសប្រេសូរសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បី មានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកខ្វាត់ខ្ញុំទេប៉ាវីច្បាស់ជាមួយយក ម៉ាក់យាយដឹងថាចៅនៅជាមួយប៉ាវីតាំងពីតូចអញ្ចឹងហើយចៅនឹកប៉ាវីមុនគេភ្ញាក់ពីគេងចៅនឹងបានឃើញប៉ាវីណាគេងទៅណាចៅណា បងនីវីអ្នកនិពន្ធដល់ល្បីចេះវីនេះបងគាត់ជាអ្នកធ្វើការនៅក្រុមហ៊ុនផលិតកម្មមួយគាត់នេះហើយវីដែលគ្នាចង់ណែនាំឲ្យឯងស្គាល់គាត់គឺជាម្ចាស់ក្រុមហ៊ុនផលិតកម្មមួយ បើឯងបើកឱកាសតែបន្តិចឯងនឹងល្បី មានមុខមាត់ជាងនៅជាមួយនឹងបងសាមែនហើយវី បងមើលឃើញស្នាដៃរបស់ឯងល្អល្អច្រើនខាងណាស់ចង់ជួបឯងច្រើនដងហើយតែគ្មានឱកាសសោះហើយក៏បានលើរឿងខ្លះខ្លះដែលឯងធ្វើការជាមួយបងសានហើយដែរមនុស្សមានសមត្ថភាពដូចឯងមិនសមនៅត្រឹមនឹងសោះខ្ញុំមិនឲ្យត្រឹមប៉ុណ្ណឹងឯងខ្ញុំប្រឹងធ្វើខ្លួនឯងរាល់ថ្ងៃដើម្បីខ្លួនឯងជោគជ័យមិនចេះអញ្ចឹងទេមែនបងប្រឹងមកជួបខ្ញុំទាំងដែលណាត់ខ្ញុំច្រើនលើកច្រើនសារតាមអាថេនហើយខ្ញុំអត់ប្រឹងមកជួបទេ បងគាត់ដឹងថាឯងរវល់ទើបណាប់ឯងរហូតដល់ពេលនេះខ្ញុំអត់បានរវល់ទេតែខ្ញុំអត់ចង់មកអញ្ចឹងចូលសាច់រឿងតែម្ដងទៅគឺបងសុផលគាត់ចង់បានឯងទៅធ្វើការនៅក្រុមហ៊ុនគាត់ឯងគិតមិនដែរសុំគិតមើលសិនណាព្រោះថាខ្ញុំក៏មានក្រុមហ៊ុនផ្សេងផ្សេងក៏ចង់បានច្រើនដែរហើយមួយទៀតនៅរឿងកងត្រាទៀតមួយឆ្នាំទៀតទៅខ្ញុំចាប់កងត្រាជាមួយមសាន បវីព្រមធ្វើការជាមួយបងបងនឹងសងថ្លៃកងត្រាខូចខាតទាំងប្រមាណឲ្យវីហ៊ានចំណាយឲ្យថ្នាក់នេះប្រហែលជាសង្ឃឹមថាបានផលចំណេញធំពីខ្ញុំហ្នឹងមើលទៅរឿងវាអញ្ចឹងហើយត្រូវតែមានការតបស្នងដូចគ្នា តែបងធានាថាមិនកឹបកេងកម្លាំងញើសឈាមឯងដោយកន្លែងចាស់ទេជឿបងទៅនេះចង់មានន័យថាម៉េចហ្នឹងវិញ ឯងមិនទាន់ផុតកងត្រាជាមួយបងទេណាចង់ធ្វើខ្លួនក្បត់ក្រុមហ៊ុនណាមិនសាននិយាយគេខ្ញុំមកជួបគ្នាធម្មតាតាអត់មានតបបាននិយាយអីផងឬមួយកុំមិនសានខ្លាចខ្ញុំចេញពីក្រុមហ៊ុនបងបើថាខ្លាចខ្ញុំចេញពីក្រុមហ៊ុនបង ខ្លាចឲ្យហើយទៅព្រោះថាខ្ញុំនឹងលាឈប់មានគេ ឆានមកប្រាប់បងថាឯងណាត់ជួបជាមួយនឹងម្ចាស់ផលិតកម្មថ្មី បងសឹងតែស្ទើរតែមិនជឿថាឯងហ៊ានធ្វើបែបនេះបងមើលមនុស្សខុសហើយឯងចង់ចេញទៅណាក៏ចេញទៅតែពេលនេះឯងស្ថិតនៅក្នុងការគ្រប់គ្រងរបស់បងបងសឹងតែមិនជឿថាឯងជាមនុស្សល្មើគុណបែបនេះសោះដែលបងជួយឯងកន្លងមកនេះគឺខុសមនុស្សហើយបងសាននិយាយថាជួយខ្ញុំខុសមនុស្សអញ្ចឹងបើបងជួយមនុស្សខុសមែនណាមិនមែនក្រុមហ៊ុនមួយឯងរីកចម្រើនដល់សពថ្ងៃទេបងត្រូវនិយាយអរគុណខ្ញុំបានត្រូវ ពេលនេះបងមិនចង់និយាយអីអត់ស៊ីជ្រៅរឿងកងត្រាទេដែលបងមកនេះគ្រាន់តែបងចង់មកមើលថាឯងដូចអ្វីដែលគេនិយាយមែនអត់ប៉ុន្តែបងស្មានខុសហើយគឺឯងដូចអ្វីដែលគេនិយាយចឹងហើយលោកឯងក៏ដូចគ្នាដែរបើចង់បានបុគ្គលិកខ្ញុំទៅធ្វើការណាហេតុអីមិនចាំផុតកុងត្រាសិនលោកឯងធ្វើនេះកាត់មុខក្រុមហ៊ុនខ្ញុំពេកនេះខ្ញុំមិនបាន កាត់មុខលោកឯងទេ តែខ្ញុំគ្រាន់តែស្នើលក្ខខណ្ឌដែលល្អល្អពីមនុស្សដែលមានសមត្ថភាពសង្ឃឹមថាលក្ខខណ្ឌរបស់លោកមិនធ្វើឲ្យអ្នកដតីក្តៅក្រហាយទៅចុះឯងឃើញរកពីបងសានអត់គាត់ហ៎អត់ផ្ដល់កិត្តិយសឲ្យឯងសោះម៉ាត់ណាក៏និយាយតែរឿងកងត្រាដែរ មកធ្វើការជាមួយនឹងបងវិញមកឯងនឹងមានសេរីភាពពេញលេញចាំសិនណាបង ពេលដែលខ្ញុំបញ្ចប់កងត្រាជាមួយមួយសានហើយពេលណាខ្ញុំនឹងមកជួបបង ភ្លាមតែឥឡូវនេះចាប់ទុកថាវាជាកំហុសរបស់ខ្ញុំអញ្ចឹងកាហ្វេមួយពេលនេះខ្ញុំប៉ាវឬមកក៏ចេញពេលនេះបើឯងចង់តែញ៉ាំអីតផឹកស៊ីខ្ញុំប៉ាវទាំងអស់ មិនបានជាទេមិនលើកសោះអញ្ចឹង VAV កុំយំណាចៃណាលេខទូរស័ព្ទនេះមិនអាចតតងបានទេនៅពេលនេះសូមជិះយើងដល់ទៀតនៅពេលក្រោយអូនចឹងប៉ាឈប់ស្រឡាញ់អូនហើយអត់ទេចៅប៉ាវីស្រឡាញ់ចៅណាតែប៉ាវីរវល់ រវល់ពិតមែនណាកុំយំណា យំអញ្ចឹងលេងស្អាតណាចាណាបាឈប់ស្រឡាញ់អូនណៃអូននឹកបាមកយាយអូនចាំគេអោបានេះតិចទៀតប៉ាផាយទៅត្រឡប់មកវិញហើយណាចៅណាកុំយំណាចៃណាជប់យំចៃស្អាតចៃឆ្លាតរបស់មកយាយណា កុំយំឯណាចាណាកុំយំកុំយំយ៉ាងម៉េចម៉ាក់វាវាលើកអត់ហ្នឹងហ៎ហីអាកញ្ចាស់ក្បាលនេះមិនអាចតតធ្វើអីមិនចេះគិតវែងឆ្ងាយសោះមានដឹងថាកូនវានឹកវាអត់ហ្នឹងហ៎នេះកុំជេរគុណមុខចៅអញ្ចឹងបងចៅលឺវាអន់ចិត្តណាស់ចៅមិនដឹងអីទេអានេះគ្មានហេតុផលមែនបើយ៉ាងវាលើកអត់ហ្នឹងហ៎ប្រហែលជារវល់ហើយបានជាកូនវាមិនបានលើកអញ្ចឹងណា រវល់ស្អីយប់ស្មាននេះទៅហើយនេះរវល់របស់វានេះគ្មានអីក្រៅពីជុលកៅជាមួយមិត្តភ័ក្តិនោះទេលេខទូរស័ព្ទនេះមិនអាចតាក់ទងបានទេនៅពេលនេះសូមជួយយើងទៅពេលទៅពេលក្រោយប៉ាវាមកយកអូនមកនឹងហើយចៅមកឲ្យខ្ញុំទូរស័ព្ទម្ដងណានេះចំមែនមាននិយាយជាមួយកូនឲ្យស្រួលបួនណាបងកុំស្ដីឲ្យកូនណា ឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្ញុំពេលមានគេហាងអស់ជំនឿលើខ្ញុំសូមបិទមនុស្សដែលស្និទ្ធស្នាលបំផុតចាចាចេះធាក់នៅប៉ាខ្ញុំមិនធំមកប៉ាតែប៉ុណ្ណេះមានកន្លងខាងផ្លុំប្រហែលពេលប៉ងទៀតក៏បានដែរអូមកមើលមកកុំមកជំនុំម៉ែអត់បានទេត្រូវតែទៅហៅកូនឲ្យបាន Jenny ឯងនាំអ្នកណាមកនឹងវីសង្សារខ្ញុំមកសង្សារកុំអោប៉ាខ្ញុំតែប៉ាក្មួយស្រឡាញ់មីងតាបងវីយ៉ានេះណាមកឯងឲ្យអូនខ្លាចជាម៉ាក់បងអូនណាពីមុនក្រុមមែនហើយសង់ទៅលើកដាក់លើហឹងទៀតតើឥឡូវនេះលែងព្រោះថាខ្ញុំមកនេះគឺមកនិយាយជុំនេះសិនបងសង្ឃឹមថាការសហការមួយនេះណានឹងបានល្អទាំងអស់គ្នា 你赛太长了，不。 អាចកាយភាពអំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនេះគេហងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុត